នឹងឯងនៅ ក្នុងដំណើរជីវិតដែលប្រព្រឹត្តទៅដោយជ្រាបជាធិមរណៈដែលជាតិនឹងបាននាំមកទាំងកណ្ដាស់ដីសោកដីខ្សឹកស្រួលទុកតោមនោះ ដីចង្អៀតចង្អល់អ្វីអ្វីទាំងអស់ហ្នឹងគឺជាតិនាំមករួមជាមួយនឹងកិលេសកណ្ដាស់នឹងឯងទាំង មានជាសភាវៈទុក មានជាបកិនកៈទុកសភាវៈទុករស័ព្ទរសល់ផ្លូវកាយនឹងព្រះអរហន្តក៏មានក៏ប៉ុន្តែព្រះអរហន្តមិនមាននៅបកិនកៈទុកដែលទុកកើតពីសេចក្តីប្រកាន់ទេប៉ុណ្ណាហ្នឹងហើយតែ បុគ្គលដែលនៅមានសេចក្តីប្រកាន់ហ្នឹងក៏មានការញាប់ញ័រចំពោះសពទុកទាំងអស់នឹងឯងចឹងចឹងគឺនៅក្នុងព្រះសាសនានេះនឹងបានរកជើញគ្រូបងជាបន្តបន្តទៅដើម្បីរៀបរាប់ដំណើរផ្លូវក្នុងព្រះសាសនា ដែលព្រះអង្គទ្រង់ដឹកនាំដើម្បីរួចផុតចាកទុក្ខប្រស័តលោកយើងនឹងមានការប្រព្រឹត្តទៅដូចថាត្រេកអរពេញចិត្តនឹងជាតិកំណើតឬការកើតមិនថាកើតខ្លួនឯងឬក៏កូនចៅអីទេត្រេកអរណាស់តែដល់ទៅអ្វីអ្វីដែលជាតិនាំមកហ្នឹងបែរទៅជាតោះទៅវិញច្រើនណាស់ ដែលជាតិនាំមកមានទាំងជារៀបជាធិមរណៈមានទាំង ការព្រាត់ប្រាសមានទាំងអកុសលវិបាកមានទាំងការប្រព្រឹត្តខុសឆ្គំឆ្គងកិលេសនានាអីអីហ្នឹងគឺថាតោះចិត្តអស់យ៉ាងប៉ុន្តែទៅត្រេកអរពេញចិត្តនឹងការកើតអាហ្នឹងជារឿងរបស់សត្វលោកយើងគាត់ណាហ្នឹងណាហើយខ្ញុំកណា ប្រករឿងរ៉ាវហើយនឹងប្រកាសថាខ្លះខ្លះក៏ណាក្នុងសេចក្តីទាំងអស់នេះដូចជាព្រះថេរៈ30អង្គនៅក្នុងផត្តៈវគិយៈវិខនឹងឯងជាបុត្ររបស់ព្រះបាទបសេនតិកោសលទាំង ដែលព្រះអង្គទ្រង់ស្ដេចយាងចេញពីព្រៃឥសិបតនមគតិយវននឹងមកហើយក៏បានប្រោះណាទាំង30អង្គនឹងឲ្យបានឧបសម្បទាក៏ណាហើយក៏តាំងនៅក្នុងសេខភូមិទាំង30អង្គនឹងអត់មានបថុជនអត់មានជាព្រះអរហន្តទេក៏ណាហ្នឹងហើយហើយ ប្រវត្តិរឿងរ៉ាវពីអតីតជាតិរបស់លោកនោះគឺជាប់តាក់ទងនឹងព្រះបរមពុរិស័ទប៉ុណ្ណាកាលដែលព្រះអង្គកើតជាជ្រូកណាហ្នឹងឯងមហាតលៈចឹងមហាតនតនតលៈកណាហ្នឹងឯងមហាតនតលៈកាលដែល ក្នុងកាលនោះកើតជាអ្នកលេងអ្នកស៊ីផឹកសម្លាប់សត្វអីអីចឹងទៅទេចឹង30អ្នកនឹងឯងនឹងឯងដល់បានស្ដាប់ពធัวដែលព្រះមហាតន្តលៈប្រកាសសម្ដែងព្រមទាំងមានសភាពកក្រឹកកក្រែងក្នុងកាលនោះដែលព្រះរាជាទាំងអាមាត្យសេនាបតី អ្នកនគរអីក៏ក្រឹកក៏ក្រែងដើម្បីបានទៅស្ដាប់នៅពធហ្នឹងអញ្ចឹងក៏ភ្ញាក់ខ្លួនភ្ញាក់ខ្លួនស្មានតែខ្លួនឯងហ្នឹងជាមនុស្សហ្នឹងត្រូវតែកាប់សម្លាប់សត្វបរិភោគអីអីចឹងទៅណាដល់ទៅពេលបានជួបសេចក្តីអស្ចារ្យរបស់ព្រះបរមពុរិស័ទទៅ ស្វាងស្រាទៅទាំង លោកយាយដែលជាអ្នកចិញ្ចឹមទុកថាជាម៉ែជាជីដូនអីចឹងហ្នឹងឯងហ្នឹងឯងបានភ្ញាក់ខ្លួនឡើងហើយក្រោមអវាទរបស់ព្រះរំពោរិស័ទហ្នឹងក៏ជាអ្នកមានសិលចាប់តាំងពីនឹងមកហ្នឹងឯងហ្នឹងគឺ30នាក់ហ្នឹងចឹង ដែលបានទៅកម្មសកតិភពហើយពេលវល់រឿយរឿយមកហ្នឹងបានមកនៅ ក្នុងតកូលខ្សាត់នេះឯងខັດយៈតកូលទាំង30អង្គហ្នឹងមេត្តាផ្សេងផ្សេងគ្នាប៉ុន្តែបិតាគឺព្រះបាទបសេនតិកោសលហ្នឹង ហើយឧបនិស្ស័យក៏រុញច្រានមកឲ្យបានស្ដាប់ពធរបស់ព្រះអង្គក្នុងសេចក្តីដែលថារោគខ្លួនឯងហ្នឹងយល់ណានឹងឯងព្រមមនុស្សយើង វាចិត្តតែរោគអ្វីអ្វីឲ្យ ខ្លួនឯងសពគ្រប់ដូចជាទាំង30អង្គហ្នឹងក៏ស្វែងរកកាមគុណហ្នឹងឲ្យខ្លួនឯងហ្នឹងឯងប៉ុន្តែដល់ព្រះអង្គឲ្យរោគខ្លួនឯងចឹងទៅក៏ បានជ្រះថ្លា នៅក្នុងពធបានសម្រាប់នៅក្នុងសេកធัวហ្នឹងទៅក៏បានឧបសម្បទា ជាអេហិភិក្ខុទៀតក្រោយមកក៏បាននិមន្តបែកពីព្រះអង្គទៅអស់ឡើងជាង10ឆ្នាំពេលនឹករលឹកព្រះអង្គហ្នឹងក៏បាននិមន្តមកកល់ព្រះអង្គ ហើយក៏គង់ចាំព្រះវសា នៅ ពាក់កដាលផ្លូវហ្នឹងនៅប្រមាណជា6 7យោជទៀតហ្នឹងបានដល់សាវត្ថីក៏ជាប់ចាំព្រះវសាទៅ ចេញព្រះវសាក៏បាននិមន្តមកទៅតាមផ្លូវដែលមាន ភ្លៀងរអិលអីអីហ្នឹងភ្លៀងរលឹមទៅទឹកចៃវរសង្ឃាដីអីអីហ្នឹងហើយ បានមកកល់ព្រះអង្គទៅព្រះអង្គត្រាស់សួរក្នុងដំណើរផ្លូវទៅក៏ទូលព្រះអង្គអំពីការលំបាកផ្លូវអីអីហ្នឹងហើយក៏ព្រះអង្គទ្រង់ប្រកាសសម្ដែង អំពី ដំណើរផ្លូវនៃវដ្តសង្សារទាំងព្រះពុទ្ធអង្គទ្រង់សម្ដែងពធហ្នឹងគឺដោយច្រើនក្នុងការប្រៀបធៀប រឿងរ៉ាវក្នុងโลกនេះយ៉ាងម៉េចយ៉ាងម៉េចអីចឹងហើយព្រះអង្គលើកយកជាការប្រៀបធៀបទៅនៅក្នុង ដំណើរវិវត្តដាក់ណាដែលចេញអំពីโลกនេះក៏ណាហើយបើថាសេចក្តីទុកលំបាកអីអីប៉ុណ្ណឹងប៉ុណ្ណឹងរឿងអីរឿងអីហ្នឹងព្រះអង្គលើកពីសេចក្តីទុកក្នុងវត្តដាក់ចណាព្រោះធម្មតាយើងចង់ចេញអំពីសេចក្តីទុកក្នុងជីវិតនេះ វាមានតណ្ហានាំ ទៅឲ្យជាប់ជាមួយនឹងសេចក្តីសុខក្នុងលោកនឹងនឹងឯងដោយសារតែអត់បានដឹងអរិយសច្ចធម៌នឹងឯងព្រះពុទ្ធអង្គព្រះអង្គប្រកាសអំពីវត្តដាក់ដែលមានទុក្ខហើយនឹងសមុទយៈនឹងឯងអញ្ចឹងគឺថាបរមសុខពិតប្រកបនេះគឺវិវត្តដាក់ជាព្រះនិព្វាន នោះយើងគ្រប់ព្រះអង្គគ្រប់គ្នា គឺសត្វតែប្រាថ្នាសេចក្តី សុខប៉ុន្តែអត់បានដឹងសេចក្តីសុខពិតប្រាកដទេដល់ចឹងទៅបានជួបតែសេចក្តីសុខដែលคล้ายคล้ายហ្នឹងហ្នឹងឯងព្រោះតែកាលណាមិនមែនជាសេចក្តីសុខពិត គឺคล้ายคล้ายហ្នឹងឯងព្រោះសេចក្តីសុខពិត គឺមានតែ បរមសុខឯកន្តបរមសុខហ្នឹងហើយ ភិក្ខុទាំង30អង្គនឹងបានស្ដាប់ទុកទោសក្នុងវត្តសង្សារទៅក៏បានសម្រេចព្រះរហ័តជាព្រះរហន្តព្រមទៅដោយបដិសម្ពិទាអភិញាចឹងហើយក៏ថ្វាយបង្គំលាព្រះអង្គនិមន្តទៅដោយរិទ្ធនឹងឯងហោះទៅតាមផ្លូវអាកាសហ្នឹងចឹងនៅក្នុងសេចក្តីនឹងឯងចឹងដែលព្រះអង្គ ទ្រង់ប្រកាសសម្ដែង នៅក្នុងពេលវៈហ្នឹងប៉ុន្តែសភាពនៃបកុលពេលហ្នឹងដោយឡែកផ្សេងសូម្បីអង្គុយនៅ ជាមួយនឹងបណ្ឌិតមួយជីវិតទៅក៏អត់បានដឹងធัวក៏ណាដូចជាវេកនៅ ក្នុង ឆ្នាំងដែលអត់បានដឹងរសសម្លក៏ប៉ុន្តែចំពោះភិក្ខុទាំង30អង្គនេះ ព្រះអង្គទ្រង់ប្រកាសចំពោះភិក្ខុទាំងឡាយដែលក្រំតែបានមកជួបតថាគតតែមករំពេចមកផ្លេតតែប៉ុណ្ណឹងក៏បានដឹងធัวយ៉ាងឆាប់រហ័សដូចជាអណ្ដាតដែលបានដឹងរសសម្លដែលព្រះអង្គប្រកាសបារព្ធទៅលើភិក្ខុទាំង30អង្គហ្នឹងព្រះអង្គប្រកាសថាមហុត្តមបេ ជេវិញ្ញូបណ្ឌិតាំងបយរុបាសតិខិតបាំងធម្មងវិជានេតេជីវហាសោបរសង្យថានឹងឯងចឹងឬអ្នកចេះដឹងចឹងនឹងឯងអ្នកចេះដឹងហើយបើអ្នកចេះដឹងនឹងឯងជេវិញ្ញូណានឹងឯងបណ្ឌិតាំងបយរុបាសតិនឹងបានមកអង្គុយ ចិត្តអង្គុយជាមួយនឹងបណ្ឌិតនឹងឯងមហុត្តមៈបិសំបីតែមួយផ្លេតនឹងឯងខិតតាំងធម្មំវិជានិតិគឺថា បានដឹងធัวយ៉ាងឆាប់រហ័សណាជីវហាជីវហាសោបរិសੰយថា ដូចជាអណ្ដាត ដែលបានដឹងនៅរស់នៃសម្លដូច្នោះនឹងឯងចឹងហើយមិនត្រឹមតែប៉ុណ្ណឹងទេ នៅពេលដែលភិក្ខុទាំង30អង្គនឹងបាននិមន្តទៅតាមផ្លូវអាកាសនឹងព្រះអង្គក៏បរពទៅលើពួកហង្សទាំងបរពទៅលើពួកហង្សដែលបានហោះបន្តគ្នាទៅតាមឯដរអាកាសហ្នឹងហ្នឹងក៏ព្រះអង្គសម្ដែងអំពីរឿងហង្សនឹងដែរព្រះអង្គទ្រង់បានប្រកាសសម្ដែង ហង្សាតិចបតេយន្តិហង្សាតិចបតេយន្តិអាកាសេយន្តិណាអាកាសេយន្តិអធិយានេយន្តិធិរាលោកមហាចេត្វាមេរាំងសវេហណੰគឺពួកហង្សគឺបានធ្វើដំណើរទៅតាម កន្លងផ្លូវនៃព្រះអាទិត្យគឺណាហង្សាតិច្ចបថេអាតិច្ចបថេហ្នឹងគឺជាផ្លូវនៃព្រះអាទិត្យគឺណាហង្សាតិច្ចបថេយន្តិអាកាសេយន្តិអធិយាអ្នកដែលបានរិទ្ធសម្រាប់រិទ្ធហ្នឹងក៏ហោះទៅតាមផ្លូវអាកាសនឹងព្រះអង្គបញ្ជាក់មួយរឿងអ្នកដែលមានរិទ្ធនឹងហោះទៅតាមផ្លូវអាកាសប៉ុន្តែព្រះអង្គទ្រង់មកបញ្ជាក់ ចន្លាស់គាថាទៀតហ្នឹងគឺព្រះអង្គទ្រង់ចំដែងអំពីនៃយន្តធីរាលោកកម្មហាធីរាគឺអ្នកប្រាជ្ញគឺព្រះអរហន្តទាំង30អង្គជាដើមហ្នឹងហ្នឹងឯងទាំងដែលចេថ្វាមេរាំងសវាហណាំងបានឈ្នះនៅមេព្រមទាំងវេហណៈគឺសេនានេះ បានឈ្នះនៅមេព្រមទាំងសេនាហ្នឹងក៏បានចេញចាកលោកទាំងនិយន្តៈកណានិយន្តៈភិរិយលោកកម្មហាកណាហ្នឹងឯងហ្នឹងឯងក្នុងថ្ងៃហ្នឹងព្រៀងទាំងព្រឹកទៅណាណាចឹងគឺពុទ្ធបរិស័ទយើងក៏នៅស្ដាប់ឮនឹងក្នុងសេចក្តីនៃពធគណៈដូច្នេះ ក្នុងការដែលព្រះអង្គទ្រង់សម្ដែងណាអំពីរឿងសត្វហង្សនឹងឯងចឹងណាដែលបានត្រាច់ទៅតាមឯកដោអាកាសទៅតាមទន្លងផ្លូវនៃព្រះអាទិត្យហ្នឹងឯងអ្នកដែលមានរិទ្ធហ្នឹងក៏បានផុសទៅក្នុងឯកដោអាកាសចឹងចំណែកអ្នកប្រាជ្ញ បានឈ្នះនៅមេព្រមទាំងវេហណៈព្រមទាំងមេរសេនានឹងហើយក៏រមែងចេញចាកលោកហ្នឹងហើយអញ្ចឹងគឺជា លំអនៃព្រះពុទ្ធដីកាដែលព្រះអង្គទ្រង់ប្រកាសសម្ដែងអំពី ដំណើរនៅក្នុងលោកនេះទោះជា ដំណើរទៅដោយ រិទ្ធអីនឹងយ៉ាងណាតបោះអិសីអីហោះហើអីទៅដោយរិទ្ធយ៉ាងណាក៏មិនអាចរួចផុតអំពីលោកនេះទេដរាបណាដែលមិនទាន់បានឈ្នះនៅមេព្រមទាំងសេនានឹងឯងទាំងហើយនៅក្នុងរឿងហង្សនេះនៅក្នុងអរហន្តវៈហ្នឹងក៏ព្រះអង្គប្ររពទៅលើព្រះមហាកស្សបៈ ប៉ុណ្ណាអញ្ចឹងដើម្បីជូនលោកគ្រូបងក៏បញ្ជាក់អំពីរឿងហង្សនឹងមួយទៀតព្រោះក្នុងកាលនោះព្រះអង្គត្រូវដាច់យាងចេញអំពីក្រុងរាជក្រឹសហើយព្រះមហាកសបៈក៏រៀបចំដើម្បីនឹងនិមន្តតាមព្រះដ៏មានពភាហើយមានភិក្ខុបថុជនទាំងឡាយហ្នឹងណាគឺ មិនតាន់បាន ជ្រាបអំពីគុណព្រះមហាកស្សបៈទេហើយក៏បានលើកឡើងដូចជាថាខ្លួនឯងចេះដឹងណាស់ឬក៏ដូចជាចង់ភ្នល់អីជាមួយនឹងវិខដតីថាព្រះមហាកស្សបៈហ្នឹងមើលលោកធ្វើជាចង់ចេញទៅតាម ព្រះរាមានពភាតាមពិតលោកមិនទៅបានទេ ពីព្រោះនៅក្នុង ក្រុងរាជគ្រឹះនៅក្នុងដែនមគធៈនឹងមនុស្សរាប់កោតទាំងអស់ហ្នឹងគឺសម្បូរទៅដោយញាតហើយបើមិនមែនជាញាតក៏ឧបថាទំនុកបំរុងលោកដែរហើយលោកទៅណារួចលោកមិនទៅទេហ្នឹងឯងលោកថាអញ្ចឹងឯចំណែកព្រះមហាកសបៈដែលមុនតាមព្រះដមានពភាអញ្ចឹងមកព្រះដមានពភាព្រះអង្គក៏ទ្រង់ពិចារណាទៅ ព្រះអង្គក៏ទ្រង់ត្រាស់ឲ្យព្រះមហាកាសបៈនឹងត្រឡប់ចូលមកក្នុងក្រុងវិញណាគឺមិនឲ្យនិមន្តទៅតាម ព្រះរាមាពភៈទេព្រះមហាកសបៈស្ដាប់ព្រះរាមាពភៈដោយអត់មានចាំបាច់ច្រើនប្រអស់ទេ ដល់ចឹងទីខកដែលដែលពោលនឹងថាឃើញទេឃើញទេខ្ញុំមិនណាថាហើយថាថាទៅណាមិនរួចទេជាប់នឹងញាតជាប់នឹងតកូលជាប់នឹង ទីកន្លែងជាប់នឹងសការៈនឹងដល់ទៅព្រះអង្គបានជ្រាបសេចក្តីនឹងហើយព្រះអង្គក៏ទ្រង់បានប្រកាសសម្ដែង ទូមានទីខកទាំងឡាយនឹងឯងចឹងចំពោះកសបៈបុត្រថាគតនឹងមិនមានការជាប់ជំពាក់ជាមួយគ្នានឹង តកូលជាមួយនឹងញាតជាមួយនឹងលៀបតការៈអ្វីអ្វីទាំងអស់នឹងទេគឺមហាកសបៈនឹងដូចជាប្រចាំដែលបំភ្លឺលោកនឹងមិនរើសតកូលនឹងប្រចាំគឺបំភ្លឺលោកមិនរើសថាអ្នកមានអ្នកក្រអ្នកក្រំអ្នកស្រែអ្នកអីទេនឹងព្រះអង្គលើកពីប្រចាំហ្នឹងយ៉ាងណាមហាកសបៈហ្នឹងគឺមិន មានរើសតកូលអ្នកមាន អ្នកក្រអ្នកតូចអ្នកធំអីទេ មានទឹកចិត្តប្រព្រឹត្តទៅស្មើមិនជាប់ចម្ពាក់ជាមួយនឹងតកូលនឹងញាតឡើយហើយក្នុងការនោះព្រះអង្គក៏ប្រកាសសម្ដែងពីហង្សនឹងដែរដោយសារសម័យព្រះអង្គនឹងគឺសម្បូរហង្សទាំងសម្បូរសត្វហង្សខុសបន្តគ្នាអញ្ចឹងហើយព្រះអង្គក៏ទ្រង់លើកថា សត្វថងនឹងឯងគេលះបង់ទីកន្លែងដែលវាស្មោកគ្រោកទីដែលមានភក់មានច្រំហ្នឹងនឹងឯងព្រះអង្គទ្រង់រំលឹកកន្លែងហ្នឹងចឹងទៅបានព្រះអង្គទ្រង់ប្រកាសសម្ដែងប្រគាថាប្ររពទៅលើព្រះមហាកសបៈហ្នឹងព្រះអង្គត្រាស់ថាអុយយុញចន្តិសតិមន្តោ អ្នកនិកេតេរមន្តតេហង្សាវៈបលលង្ហិតវាអោកមោកੰជាហន្តតេណានឹងនៅក្នុងនៅក្នុងអរហន្តវៈចឹងណាព្រះអង្គទ្រង់ត្រាស់ពីអុយយញ្ចន្តិសតិមន្តោ គឺអ្នកដែលមានស្មារតីណាមនុស្សយើង មាន ស្មារតីសំខាន់ណាស់ ដែរគឺថាមិនមិនតល់តែដល់ព្រះអរហន្តទេនឹងស្មារតីកំពូលហើយប៉ុន្តែពុទ្ធបរិស័ទយើងណារស់នៅផ្ញើជីវិតជីវ៉ាជាមួយនឹងស្មារតីដើម្បីឲ្យបានភ្លឺស្វាងឡើងហ្នឹងឯងកុំឲ្យជាប់ជំពាក់ជាមួយគ្នានឹងរបស់ក្នុងលោកនឹងពេចកពុកអីទៅ ច្រើនពេកព្រោះយើងបានជួបនឹងពធัวណា នឹងឯងត្រូវអាស្រ័យពធัวនឹងឯងដើម្បី ធ្វើទីពឹងឲ្យខ្លួនឯងតម្លៃពធัวក្រៃលែងជាងអវ័យអវ័យទាំងអស់ប៉ុណ្ណាគុណធัวទាំងអស់ហ្នឹងព្រះបរមពោធិសត្វព្រះអង្គលះបង់ទាំងជីវិតផងចឹងដើម្បី បានបំពេញទៅ នៅក្នុងអភិនិហាបារមីហើយពុទ្ធបរិស័ទយើងណាបើមិនប្រព្រឹត្តទៅដើម្បីការងារ ជាកុសលដើម្បីការងារជាប្រយោជន៍ទេតើយើងគិតថារស់នៅដើម្បីអីហ្នឹងឯងតែគឺនៅក្នុងលោកនេះអត់មានតាណាមកលើកតម្កើងយើងឲ្យបានរួចពីបាបឲ្យរួចពីទុក្ខក្រៅតែពីខ្លួនយើងគោរពទៅ នៅក្នុងការងារការងារដែលប្រសិជ្ជៈទោស ការងារដែលមិនច្បោកច្បល់ទៅដោយសេចក្តីខ្ជិលត្រូវតែមានកុសលឆន្ទៈក្នុងការងារ ជាអាយុជីវិតរបស់យើងទៅតែមកទៀតស្រឡាញ់ការងារគឺ ស្រឡាញ់អាយុជីវិតតែមកនឹងទៅណានឹងឯងទៀតយើងអត់មានកិច្ចការងារជាកុសលអត់មានការងារជាប្រយោជន៍អត់មានការងារដើម្បីរំដោះខ្លួនទេតែយើងគិតរស់នៅដើម្បីអីពិចារណាសេចក្តីនឹងមើល ហ្នឹងគឺដោយសារស្មារតីដែលសំខាន់ណាស់ហើយអុយយញ្ញចន្តិនេះគឺជាឈ្មោះនៃសេចក្តីប្រឹងប្រែងជាយាមណាអុយយញ្ញចន្តិអាហ្នឹងយុជាភេទហ្នឹងគឺថាប្រកបសេចក្តីជាយាមខ្វល់ខ្វាយទៅនៅក្នុងកិច្ចការងារដែលដែលជាព្រមចរិយធម៌ត្រូវបានសម្រេចឈានសមាបត្តិ ត្រូវបានចូលកម្មផលសមាបត្តិអីនឹងយ៉ាងណាយ៉ាងណាអ្នកដែលមានស្មារតីនឹងឯងគឺថាប្រកបជាយាមទៅនៅក្នុងគុណធម៌ហ្នឹងនឹងអុយយញ្ញចន្តិសតិមន្តោអ្នកនិកេតេរមន្តតេអ្នកហ្នឹងវាបដិសេធរមន្តនោះមិនមានសេចក្តីត្រេកអរនៅក្នុងនិកេតេ និកេតេហ្នឹងគឺសេចក្តីអាល័យទីអាល័យនឹងឯងដូចជាញាតដូចជាតកូលដូចជាអវាសដូចជាលៀបសការៈអីអីទាំងអស់ហ្នឹងកាមគុណអីទាំងអស់ហ្នឹងហ្នឹងឯងដែលព្រះអង្គត្រាស់ថានិកេតេហ្នឹងគឺថាជាគ្រឿងអាល័យជាទីអាល័យហើយនេះព្រះអង្គ ទ្រង់ត្រាស់ថាអ្នកនិកេតេរមន្តេតេមិនមានសេចក្តីត្រេកអរនៅក្នុងទីអាល័យហើយបានព្រះអង្គទ្រង់ប្រៀបដូចជាហង្សហង្សាវៈបលលង្ហិតខ្វាបលលង្ហហ្នឹងគឺរណ្ដៅភក់ឬក៏ដូចជាស្រះនៅក្នុងភូមិតកូលច័ន្ទដេលអញ្ចឹងស្មោកក្រោក ម៉ូតលមួកអីអីយើងមើលនៅកប៉ោទារាមអីសប្ងៃហ្នឹងស្មោកក្រូបអីអីចឹងណាហើយនៅក្នុងភូមិតកូលច័ន្ទដៀលហ្នឹងវាស្មោកក្រូបប្រប៉េះប្រពើកចឹងអាហ្នឹងគឺរាជហង្សព្រមទាំងបរិវារមិនបានមកត្រេកអរអីនៅជាមួយនឹងស្រះដែលស្មោកក្រូបប្រប៉េះប្រពើកចឹងទេលះបង់លះបង់ចោលទាំងនឹងឯងហង្សាវៈបលលង្ហិតធ្វា ហ្នឹងឯងរាជអហង្សណត្រេកអរទៅក្នុងស្រះបោកករណីនីដែនដីនៃព្រៃហែមពៀនមានស្រូវសលីមានផ្លែឈើគ្រប់មុខនៅជុំវិញ ស្រះបោកករណីអីអីចឹងទៅនឹងគឺជាឈ្មោះ នៃប្រកម្មដ្ឋានរហូតដល់ទៅជាឈ្មោះនៃព្រះនៃពេនទាំង កណាទីដែលរាជហង្សព្រមទាំងបរិវារ90000ត្រេកអររីករាយក្នុងទីនោះនោះអញ្ចឹងបានព្រះអង្គត្រាស់ថាលះបង់ហ្នឹងគឺហង្សាវៈបលលង្ហិតវាហើយណែដល់មកបាតចុងក្រោយដែលព្រះអង្គទ្រង់ប្រកាសសម្ដែងអោកៈមកកាំងជាហន្តតេនឹងឯងគឺព្រះខេណាស្របនឹងឯងមានការលះបង់ នៅទីអាល័យអោកមោកាំងហ្នឹងហ្នឹងឯងទីអាល័យក៏ដូចជានិកេតេចឹងដែរចឹងប៉ុណ្ណាហ្នឹងឯងនឹងគឺនៅក្នុងរឿងហងដែលព្រះរាមាពុទ្ធព្រះអង្គទ្រង់បានប្រកាសសម្ដែងនៅក្នុងសេចក្តីហ្នឹងចឹងឥឡូវគ្លៀងក៏ខ្លាំងមកតបោបានបស័យចឹងចឹងគឺ យើងស្ដាប់អីមិនតាន់ឮទេសូត្រធัวតិចសិនកណាកណាហើយមានប្រកាសថាលោតទៅដល់លោកវៈដែលព្រះអង្គរំលឹកអំពីហង្សដែលហោះទៅតាមកន្លងផ្លូវរបស់ព្រះអាទិត្យកណ្ដាស់ចឹងនៅក្នុង សេចក្តីនៃពធូលគូបងក៏បានបញ្ជាក់អំពីបកុលពីរកណ្ដាហ្នឹងហើយដែលមានខ្លួនឯងជាសត្រូវនឹងខ្លួនឯងចឹងចរន្តៈពាលាទុមេធា អមតេនេវអតនាករោនតាបាបកម្មកម្មੰ យ៉ាងហោតិក៏ដុកកាប់ផលាំងបុគ្គលពេលងងខ្លៅអាប់អិតប្រាជ្ញា ដើរប្រព្រឹត្តធ្វើនៅអំពើបាបកម្មដល់លមុខនឹងឯងមានខ្លួនឯងជាសត្រូវនឹងខ្លួនឯង រមែងបាននៅផលដ៏ក្តៅក្រហាយមកខ្លួនឯងនឹងឯងយ៉ាងហោតិក៏ដកកាប់ផលាំងនឹងចឹងហើយគួរឲ្យយើងនឹករលឹកត្រង់ដែលថាអមិតទេនេវអត្តនានេះធម្មតាយើងគ្រប់គ្នាសឹកតែស្រឡាញ់ខ្លួនស្រឡាញ់ខ្លួនទោះជាប្រព្រឹត្តធ្វើនៅអំពើអីក៏ស្រឡាញ់ខ្លួនដែរប៉ុន្តែអំពើដែលប្រព្រឹត្តធ្វើនឹងឯងចឹងទៅជាបុគ្គលនោះ ឈ្មោះថាជាសត្រូវនឹងខ្លួនឯងក៏ណានេះដោយសារតែការមិនដឹងហ្នឹងចឹងយើងមកនឹករលឹកត្រង់ការដែលបាន ដឹងមាន ស្មារតីនៅក្នុងពធទាំងកូនណាដែលព្រះអង្គទ្រង់បាន ប្រកាសអំពីគុណរបស់បណ្ឌិតទាំងឡាយដែលច្រើនរឿងរ៉ាវគួរឲ្យជ្រះថ្លា នៅក្នុងបណ្ឌិតវៈហ្នឹងណាដោយដែលគ្រូបងបាន រំលឹកនៅក្នុងដំណើរពធដែលបណ្ឌិត បាននឿយណាយនៅ ក្នុងវត្តសង្សារនឿយណាយចំពោះអ្វីអ្វីក្នុងលោកនេះគាត់ណាបានស្គាល់នៅសុខដែលជាវិវត្តដាក់ឯកន្តបរមសុខហើយក៏មិនអាល័យក្នុងលំនៅរបស់មេក្នុងទីដែលប្រកបទៅដោយទុកទោសផ្លាស់ប្ដូរប្រែប្រួលមិនទៀងទាត់ នឹងឯងចឹងរីករាយក្នុង កន្លងផ្លូវរបស់ព្រះអរិយបុគ្គលចឹងនឹងក្តីយើងត្រេកអរជ្រះថ្លាហើយនឹងបានបងបាសក់ចំចំណិតដែលបានចូលរួមអីយ៉ាងណាក្នុងសេចក្តីនៃពធម៌ក្នុងគ្រប់ជើងចឹងសូមអនុមោទនាពធម៌ចឹងណា